rồi mùi zaman iya, Februari Bye-bye. នរឯងទៅទួយឆ្ងាយយូរឯងឃើញដបងវាខ្លាចរត់ឡើង maldito.